កោះក្រាកទៀតហើយម៉ាដាមយោធ្លាប់តែល្អមានទំនួលខុសត្រូវឥឡូវបោកលុយកូនតុងទីនរាប់លានដុល្លារជឿជាក់ថាប្រិមិត្តពុកម៉ែបងប្អូនជាច្រើនច្បាស់ជាស្គាល់ម៉ាដាមយោដែលជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះម៉ាដាមយោធ្លាប់តែល្អទំនួលខុសត្រូវឥឡូវដោយសារទឹកលុយបោកកូនរាប់លានដុល្លាររួមទាំងដល់ថ្ងៃដេញហើយបែរជាលេះគ្រប់មេតុងទីនបាត់អាខុនបាន។ អ្នកដេញមុនមានអីណាស់តែអ្នកដេញក្រោយមិនទាន់ដល់ថ្ងៃដេញផងគេរត់បានព័ត៌មានធ្លាប់លេចឮថាដីនៅកណ្ដាលខេត្តប្លង់ធំធំសុទ្ធតែម្ដាមយោទៅទិញភាពលោភលន់នាំឲ្យមនុស្សបាត់ភាពជាមនុស្សคล้ายទៅជាសត្វដេរិឆានយកលុយទៅសយសុងលុយបានមកពីញើសឈាមក្តៅក្រហាយ កូនបងធម្មតាតែដេញបានគឺឆ្លើយថាដោយសារមេមានបញ្ហា គាត់សម្រាលកូនហើយមកដោះស្រាយជូនវិញឥឡូវប្លុកអស់ហើយអាខុនប្តីប្រពន្ធទាំងគ្រួសារសំដីលយសុទ្ធតែកំព្រៀបគាត់នឹងចេកាគាត់ប្រភេទមនុស្សខុសគ្នាខុសមែនខុសត្រង់ណាគាត់មិនទាន់ដេកគុកតែចេកាកំពុងនៅក្នុងគុកហើយបង្កើតភាពយន្តຂະຫນາດខ្លីឌឺដងមេ ដែលខ្សែធនឥឡូវគាត់មិនបានខ្សែធនទេ គឺវិចលុយរត់តែម្ដង មេរៀនឃើញហើយ ច្បាប់ស្រុកខ្មែរឃ្លាត កូនចូលគង់កូនយំស្រែករកម្ដាយគួរឲ្យសង្វេគសង្ឃឹមថាបងមិនបណ្ដោយឲ្យកូនបងគួរឲ្យអាណោចអាធំមហាជនសង្វេគដូចមេដែលធ្លាប់ដៀលដៀមដាមលេបខាយចុះបងចេញមកសងលុយដោះស្រាយលុយនឹងទោះបងជឿច្បាប់ស្រូបទាញចក្រវាលយ៉ាងណា តែបាបកម្មនៅតែមានចូលគុកហើយ ត្រូវស្លាប់ទៅទូលលុយគេរាប់សិបពាន់ឆ្នាំណាបង ចាពេលនេះល្បីនៅក្នុងបណ្ដាញសង្គមទៀតហើយម៉ាដាមយ៉ូដែលប្រិមិត្តមួយចំនួនធំច្បាស់ជាស្គាល់គាត់ថាគាត់គឺជាអ្នកលូអនឡាញដ៏ល្បីឈ្មោះមួយរូបហើយឮថាពេលនេះ គឺគាត់បានបោកលុយកូនតុងទីនរាប់លានដុល្លារ Facebook ក៏ប្លុកចោលទាំងគ្រួសារតែម្ដងតាក់ទងមិនបានយោងតាមគណនីផ្សារធម្មជាតិកសិករខ្មែរគាត់ក៏ជាកូនតុងទីនមួយរូបដែលត្រូវបានមេប្រមូលលុយរត់ចោលបាត់ទៀតផងបងប្អូនទាំងអស់គ្នាឃើញហើយដដែលដដែលបញ្ហាតុងទីន